គ្រូធម្មព្រមទាំងព្រះភូមិព្រមថាទឹកណាបាយគ្រូតូចអាចគ្រូធម្ម ទៀងអត់ ចុចធូបណាយក៏ជ្រោចស្រាក្បាច់ពឹងស្នុកណាបលាអប្រាមុំកាត់សោយាអជុបជុបម៉ែរួចហើយសងសងប្រទី chụp chụp ខ្ញុំឈោងចាប់មកໄວចាប់មិនណាបានណា ទាំងអាល័យតែចំពោះបងបងស្នេហ៍អូនមិនស្នេហ៍ទៅឡើយបងពីអូនហើយលាទាំង ចាស់ចាស់ហើយគូកងបងនឹងកនប្រអីយើងបងហើយបងគ្នាចាស់ថាមូលគេប្រអីយើងបង អូនយើងជាញាតិទៅមកមិនកើតទេអូនយើងជាញាតិទៅអនេព្រមយកបាយបងទៅអាណាក៏ផៅសនបាន ព្រមយកអើយបងទៅអាងអាយតបផៅសំអា